សួរតទៅទៀតថាមួយទៀតសរាយតដែលនឹងសួរថា មួយទៀតចង់សួរថាតើតេះឌីលមនុស្សដែលគួរតេះឌីលហើយនឹងជេរមនុស្សដែលគួរជេរឡើងឋានសួគ៌ដោយគេចាប់ដាក់ តើប្រធមមានបរិញ្ញចឹងអត់បរិញ្ញបានតែពាក់កដាលទេយើងថាលើសពាក់កដាលព្រះអង្គនិយាយត្រឹមតែពាក្យតេះឌីលតែព្រះអង្គអត់បាននិយាយពាក្យជេរទេ នៅក្នុងអង្គតរនិកាយចតុកនិបាតហ្នឹងព្រះអង្គត្រាស់ថានិន្ទាបុគ្គលដែលគួរនិន្ទាសរសើរបុគ្គលដែលគួរសរសើរឡើងឋានសួគ៌ដោយគេលើកទៅតានឹងព្រះអង្គថាអញ្ចឹងមែននិន្ទាបុគ្គល ដែល មិនគួរនិន្ទាមានន័យថាបុគ្គលគួរសរសើរទេតែយើងបែរទៅ ជានិន្ទាព្រោះការចំណែនជាដើម សរសើរបុគ្គលដែលគួរនិន្ទាទៅវិញបុគ្គលអាក្រក់ទេតែយើងទៅសរសាអានឹងធ្លាក់នរកដោយគេចាប់ទម្លាក់នេះថ្ងៃមុនដូចថ្មបកស្រាយណារឿងហ្នឹងហ្នឹងប៉ិននិយាយតិចទៀតចុះដើម្បីតបទៅឲ្យគាត់ស្ដាប់វិញអាថ្មចង់សង្កត់ធ្ងន់សរសើរបុគ្គលដែលគួរសរសើរ បុគ្គលដែលគួរសរសើរនឹងទោះបីបុគ្គលនឹងល្អមែនក៏ដោយ ហើយយើងសរសើរសមគួរមែនក៏ដោយប៉ិនត្រូវមើលលើចិត្តយើងទៀតឧទាហរណ៍ថាព្រះសម្មាសម្ពុទ្ធជាបុគ្គលគួរសរសើរហើយឬក៏បុគ្គលម្នាក់ជាបុគ្គលល្អហើយ យើងក៏សរសើរប៉ុនចិត្តនឹងអត់ល្អទេចិត្តរបស់យើងនឹងអត់ល្អទេសរសើររបស់យើងនឹងដើម្បីអែបអបដើម្បីបានអ្វីមួយយ៉ាង សរសើរប៉ុន្តែសរសើរនេះមិនមែនព្រោះឃើញ អំពើល្អដែលគាត់ធ្វើទេ ព្រោះឃើញ បុគ្គលនឹងល្បីបុគ្គលនឹងមានមុខមាត់អញ្ចឹងសរសើរអែបអបគាត់ទៅគាត់នឹងរាប់អានអញនឹងលើកស្ទួយអញដើម្បីបានចេះចោះអានេះមែនអានឹងគេហៅថាអែបអបវៃអែបស៊ីអបអញ្ចឹងវាគ្មានអីក្រៅពីមើលផ្លូវចិត្តដដែល និន្ទាបុគ្គលដែលគួរនិន្ទាមែនឥឡូវឃើញថាបុគ្គលហ្នឹងអាក្រក់ហ่ะយើងក៏និន្ទាស្ដាប់មកពីក្រៅថាអឺបុគ្គលហ្នឹងសំតនិន្ទាអញ្ចឹងមែនប៉ិននិយាយពីចិត្តយើងអ្នកនិន្ទានេះនិន្ទាដោយសេចក្តីខឹងស្អប់អានឹងមិនចូលក្នុងវងដែលព្រះអង្គសម្ដែងទេអញ្ចឹងយើងកុំអោយយកពាក្យព្រះសម្មាសម្ពុទ្ធថានិន្ទាបុគ្គលដែលគួរនិន្ទាឲ្យតែបុគ្គលណាអាក្រក់គិតតែនិន្ទាដោយសេចក្តីខឹងស្អប់ដោយគំនុំគុំគួនហើយយើងថាអានឹងត្រូវតាមពុទ្ធ ឡើងឋានសួគ៌អូកុនណាកុនហ្មងយល់ទេនឹងកុំអាងលេះពាក្យព្រះអង្គថាអញ្ចឹងចេះតែនិន្ទាគេអត់ទេ មិនអញ្ចឹងទេទោះបីជានិន្ទាបុគ្គលអាក្រក់មែនក៏ដោយដោយព្រះអង្គនិន្ទាទេវតាព្រះអង្គមិនមែនខឹងទេវតាទេទី1ចង់ឲ្យបុគ្គលនោះដឹងខ្លួនទី2កុំឲ្យអ្នកដទៃយកតម្រាប់តាមនេះប្រយោជន៍នៃការនិន្ទាបុគ្គលដែលគួរនិន្ទាចុះបើយើងខឹងអត់មានគោលដៅថាឲ្យគេកែខ្លួនទេ ហើយក៏មិនមែនជាការហាមអ្នកដតីមិនឲ្យធ្វើតាមដែរហាមអ្នកដតីមិនឲ្យរាប់អានទីហោថាឃើញលោកមួយហ្នឹងគូសត្រូវយើងយូរហើយស្រាប់ថ្ងៃក្រោយមកលោកហ្នឹងមានទោសអីមួយគួរឲ្យចាប់កំហុសបានអញ្ចឹងនាំគ្នារួតលើកកំហុសចុះកសែតចឹងទៅធ្វើឲ្យលោកហ្នឹងកុំឲ្យមានមុខរស់តទៅទៀតមិនមែនអញ្ចឹងទេមិនមែនអញ្ចឹងទេអញ្ចឹងមិនពាក្យព្រះអង្គនេះសិក្សាមិនស្រួលដោយព្រះអង្គថាសិក្សាវិន័យ ព្រះបរិយត្តិធម៌ទាំងអស់ហ្នឹងណាសិក្សាមិនស្រួលដូចចាប់ពោះពីកន្ទុយឬពីខ្នងអញ្ចឹងវាត្រឡប់ចិត្តខ្លួនឯងគឺការយល់ច្រឡំយល់ទេគឺការយល់ច្រឡំសិក្សាវិន័យមិនល្អមើលងាយគេ ខ្លួនឯងធ្វើត្រឹមត្រូវទៅឃើញគេធ្វើមិនត្រឹមត្រូវមើលងាយគេអាមើលងាយគេនឹងហើយជាកំហុសថ្មីមួយទៀតគេធ្វើខុសវាខុសហើយ យើងធ្វើត្រូវវាល្អហើយ តែត្រង់ដែលយើងត្រូវ គេខុសបង្កើតការមើលងាយគេកំហុសថ្មីមួយទៀត ជាកំហុសថ្មីរបស់យើងត្រង់ដែលយើងមើលងាយគេធូរមើលងាយមិនមែនធូរល្អណាមើលងាយមើលថោកគេតែឌីលគេ ថាគេវាបង្កើតអាលងឹតទាំងថ្ងៃអីចឹងហើយនឹងសើអនុលក់អនុរក់អស់អញ្ចឹងធូរមើលងាយគេស្អីនឹងលើកកម្ពស់ខ្លួនឯងជាអកុសលគេខុសវាខុសហើយយើងត្រូវល្អហើយតែយើងខ្លាយទៅជាអាក្រក់វិញត្រង់ដែលយើងមើលងាយគេហ្នឹងហើយប្រៀបធៀបដូចអ្នកមានអ្នកក្រអញ្ចឹង សុភាសិតបុរាណក្តីការអប់រំក្តីឲ្យយើងប្រឹងប្រែងរកទ្រព្យសម្បត្តិឲ្យយើងមានបានឃើញទេឲ្យយើងមានបាន ពាក្យបដែបដៅរបស់ចាស់ទុំរបស់គ្រូបាអាចារ្យអីចឹងការប្រឹងប្រែងនាំឲ្យមានទ្រព្យអីចឹងចឹងចឹងចឹងចឹងយើងមានល្អហើយប៉ុន្តែតែយើងមានមើងងាយអ្នកក្រអានឹងជាកំហុសមួយទៀតយល់ទេហ្នឹងហើយជាកំហុសថ្មីមួយទៀតយើងល្អគឺល្អហើយយើងធ្វើត្រូវគឺល្អហើយអ្នកដទៃធ្វើខុសវាខុសហើយត្រង់ដែលយើងមើងងាយគេ អាហ្នឹងជាកំហុសមួយទៀតអញ្ចឹងបានបុរាណយើងលើក ពាក្យមួយថាម៉េចមានរក្សាខ្សត់ដូចសម្ពុតពតពីក្រៅប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំបានឃើញណាមានរក្សាខ្សត់មិនមែនឲ្យអ្នកមានមើងងាយអ្នកក្រទេ យើងមានហ្នឹងតម្លៃថ្លៃថ្នូររបស់អ្នកមានគឺត្រង់តែចេះអនុគ្រោះអ្នកក្រ យើងត្រូវមានអ្នកបម្រើត្រូវមានកម្មករឃើញទេអ្នកទាំងអស់គ្នាហ្នឹងដូចសម្ពុត ញាតជុំវិញយើងហ្នឹងដូចសម្ពុតខោអាវយើងអញ្ចឹងតែប្រសិនបើយើងអត់ថែរក្សានេះទេ មានតែម្នាក់ឯងដូចដើរស្រាតអត់មានញាតសម្ដីអាក្រក់ជេរបចោគេអីចឹងទៅញាតជុំវិញគេអត់ស្រឡាញ់គេអត់ស្រឡាញ់យើងដូចដើរស្រាតចឹងមានដល់លហឹកប៉ុន្តែអត់មានញាតមិត្តស្រឡាញ់នឹងដូចដើរស្រាតមានមែនប៉ុន្តែគាត់ធ្វើល្អចំពោះអ្នកក្រែងក្រមិនប្រកាន់ខ្លួនមិនមែនអ្នកចឹងទៅក៏គេគោរពស្រឡាញ់គ្រប់គ្នា អាចជួយ តាមធនធានអាចមានអវ៉ាតល្អល្អឲ្យគំនិតកលឹះរស់ស៊ីអីដល់អ្នកដតីចឹងទៅហ្នឹងអ្នកក្រ ជំវិញខ្លួនយើងហ្នឹងដូចជាសម្ពុតខោខោអាវចឹងអប្រាជ្ញរសាខ្លៅប្រាជ្ញហ្នឹងណាគេគេលើកធ្វើជាអ្នកប្រាជ្ញឬក៏បានឈ្មោះថាជាអ្នកប្រាជ្ញជាបណ្ឌិតហ្នឹងគឺសម្រាប់អប់រំសម្រាប់ ជួយផ្ដល់គំនិតយោបល់ដល់អ្នកខ្លៅអ្នកលងង ហើយបើយើងបានចេះទេជេតេះដៀលគេសិតអាលងឹតទាំងថ្ងៃអាលងងអាលងងមកពូជអឺជេប៉ុណ្ណេះគេឈប់ហៅអ្នកប្រាជ្ញហើយវាអស់តម្លៃអ្នកប្រាជ្ញហើយប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំបាន សំពៅវាធំមែនប៉ុន្តែมันអាចចូលទៅដល់ច្រាំងបានទេ ត្រូវពឹងសំបានទូកតូចតូចហ្នឹងចូល ទៅទិញនេះទិញនោះម្ដងម្កាលមិនចឹងមិនចឹង ហ្នឹងហើយឬក៏ពេលសំពៅនឹងលិចទៅវានៅមានអាទុកសំប៉ានតូចតូចហ្នឹងមនុស្សជិះលើហ្នឹងវាមិនងាប់អស់ជើបើយើងមិនមានសំប៉ានទេប្រកែតែម្នាក់ឯងទៅអត់អប់រំគេអត់បរៀនគេវាមានពូជអ្នកចេះដឹងណាតទៅទៀតវាមិនអស់វាមិនអត់មិនអញ្ចឹងហ្នឹងហើយអញ្ចឹងប្រាជ្ញរសាខ្លៅរសាខ្លៅហ្នឹងគឺត្រង់ដែលជួយបង្ហាត់បង បង្រៀនគេនោះណាជួយប្រាប់គេនោះណាបើគ្នាល្ងងហើយបើមិនប្រាប់បានអីបាត់ល្ងង អេងឯងបានតែចេះជេរតែគេដកវាមិនចឹងទេយល់អត់ចឹងសរុបមកវិញថារឿងជេរព្រះអង្គអត់មានបរិញ្ញាជេរទេជេរព្រោះហេតុអីក៏ដោយជេរអាស្ដេចអាមន្ត្រីទោះបីឈ្មោះល្អអឺជេរណែអាមនុស្សល្អអឺឯងនឹងវាល្អហើយឯងនឹងវាគ្រាន់បើហើយឯងនឹងវាល្អខ្ញុំនឹងវាអន់និយាយដោយដល់ពាក្យផ្ដឿឌឺណា ដល់ទៅពេលគេស្ដីថាអើខ្ញុំនឹងវាខុសឯងនឹងវាត្រូវនឹងក៏ចាត់ចូលពាក្យជេរដែរបើឈឺគេអត់ជេរគេអត់ថោកទេអីទេថាគេល្អប៉ុន្តែអាបៀបដែលនិយាយអត់ដែលនិយាយអត់អើអាណាខុសខុសនឹងខ្ញុំមកឯងនឹងវាល្អហើយឯងវាត្រឹមត្រូវហើយពូជឯងនឹងវាត្រឹមត្រូវហើយអញ្ចឹងក៏ចាត់ជាពាក្យជេរដែរអញ្ចឹងណាមើលចិត្តរបស់យើងតើយើងនិយាយនឹងវាអួលប៉ុណ្ណាពេលនិយាយប៉ុណ្ណឹងណា អួលណាក្តៅណាមិនឲ្យគេត្រូវមែនទេណានិយាយបញ្ជួសនិយាយបញ្ឈឺពុតឌឺតែវាអត់រួចពីពីការតាមដានចិត្តរបស់យើងទេយល់ទេហ្នឹងហើយហ្នឹងហើយអញ្ចឹងដែលថាតេះដៀលបុគ្គលដែលគួរតេះដៀលឡើងឋានសួគ៌ដោយលើកទៅដាងទល់តែចិត្តនឹងកើតកុសលបើចិត្តខឹងនរកដដែលហ្នឹងម្ដងទៀត ថាតេះដៀលបុគ្គលដែលគួរតេះដៀលបើចិត្តខឹងជាមួយនឹង ពាក្យតេះដៀលគឺជាបាបប៉ុន្តែបើមានបំណងពីរដូចអានិយាយអញ្ចឹងមិនដូចអានិយាយព្រះអង្គថាហ្នឹងហើយទី1ឃើញអ្នកដតីធ្វើខុសហ្នឹងមានចិត្តមេត្តាឃើញថាអគ្នាកំពុងតែដើរផ្លូវខុសដូចយើងឃើញមនុស្សបើកឡានងក់កំពុងចិត្តធ្លាក់ជ្រោះអញ្ចឹងយើងស្រែកប្រាប់នេះមិនមែនស្រែកឲ្យវាធ្លាក់ប្រមងទេស្រែកឲ្យគេភ្ញាក់ ចឹងដាស់សតិកុំអោយហ្នឹងហើយដូចគេបំរុងលេបថ្នាំពុលចឹងណាយើងឃើញស្រេចវ៉ាស់ទៅថាកុំលេបអានឹងថ្នាំពុលទេ តែចិត្តយើងអត់មានខឹងទេយល់ទេចិត្តយើងមានខឹងទេពីព្រោះអាណិតគ្នាខ្លាចគ្នាពុលងាប់ដូចយើងឃើញមនុស្សធ្វើអាក្រក់យើងនិន្ទា ចំពោះអំពើដែលគាត់ធ្វើវាមិនល្អវាអញ្ចឹងចុះខ្លាចគាត់នឹងវាគ្រោះថ្នាក់ត្រូវជាប់ទុកជាប់ទោសធ្លាក់នរកអីចឹងទៅណាអានិន្ទាបែបនេះទេដែលថាឡើងឋានសួគ៌ដូចគេលើកទៅដាក់ ឲ្យតែបានព្រះឋាននិន្ទាបុគ្គលឬគុណនិន្ទាអាណាធ្វើខកអញ្ជេពេញទៅវត្តមិនអញ្ចឹងទេយល់ទេសរសើរក៏ដូចគ្នាសរសើរបុគ្គលដែលគួរសរសើរវាទល់តែចិត្តកុសលដែរទី1ឃើញថាអអំពើរបស់គាត់ធ្វើនឹងពិតជាល្អមែនទី2គាត់បានគេទទួលរាប់អានច្រើន យើងឃើញថាផលដែលត្រូវបាន អ ដែលគាត់បានល្អអញ្ចឹងហ្នឹងព្រោះតែ អំពើល្អដែលគាត់បានធ្វើអត់ចំណែននេះហើយក៏សរសើរ សរសើរទី1លើកទឹកចិត្តគាត់ឲ្យគាត់ធ្វើល្អតទៅទៀតទី2ដើម្បីឲ្យអ្នកដតីនឹងយកគំរូតាមគាត់ថានឹងពិតជាល្អមែន ឈ្មោះបាមិននឹងបាសកបាសិកាទេឈ្មោះអឹមកំហុងងោពីខេត្តសៀមរាបចម្រើនពរអ្នកសៀមរាបធ្វើកិច្ចគូសំហើយក៏សួរថាហេតុអ្វី បានជា ក្នុងមហាកុសលចិត្តដួងទី1និងដួងទី2ខុសគ្នា ដោយ ពាក្យថា អសង្ខារិកៈនិងសសង្ខារិកៈប៉ុន្តែបែរជាមានចិត្តសឹកសម្បយុទ្ធជាមួយមានចំនួនដូចគ្នាទៅវិញហ្នឹងណាយើងរៀនហើយបានយើងចេះឆ្ងល់បាទមាន ប្រហែលគ្នាវាគ្រាន់តែ របៀបដែលកើតឡើងនឹងមួយកើតដោយមិនចាំបាច់មានការបបួលហើយឬក៏មិនចាំបាច់គិតយូរគឺថាកើតភ្លាមភ្លាមតែម្ដងហើយមួយទៀតកើតទល់តែមានការបបួលអានឹងចែកទៅតាមសភាវៈដែលវាកើតឡើងអញ្ចឹងណា ហ្នឹងពីព្រោះក្នុងកិច្ចបំពេញកុសលហ្នឹងឬក៏ថាក្នុងការដែលកុសលកើតឡើងហ្នឹងជាងកាលអឺបើអត់មាន ការបបួលពីអ្នកដតីទេវាខ្វះបច្ច័យគ្រប់គ្រាន់ដើម្បីឲ្យកើតឡើងហ្នឹងហើយនឹងគួរតែឆ្ងល់អញ្ចឹងហើយបើប្រៀបជាមួយនឹងលោភៈមូលចិត្តមូលលោភៈមូលចិត្តដែលឈ្មោះថាអសង្ខារិកៈហ្នឹង ដោយសារវាមានថៃទុកៈ2នៅក្នុងនឹងអាហ្នឹងវាជាសភាពនៃអកុសល វាមានលក្ខណៈផ្ទុយពីកុសលវាមានធោខ្ជិលធោរួញរានៅក្នុងនឹងវាវាទៅកើតជាមួយតែអខ្សោយខ្សោយនឹងទៅប៉ុន្តែនៅក្នុងកុសលនេះវាអត់មានសភាពអាក្រក់ណានីមួយទេ ណាអញ្ចឹងបានមិនយកថៃទុកៈហ្នឹងមកដាក់នៅក្នុងមហាកុសលទេគ្រាន់តែមហាកុសលហ្នឹងវាមានកម្លាំងខ្សោយប៉ុណ្្នឹងឯងអញ្ចឹងណាហ្នឹងយើងគិតទៅតាមសភាវៈដែលវាកើតឡើងវ៉ារីឈ្មោះវ៉ារីវ៉ារីកណាថ្វាយអង្គមអីសព គ្រប់ទៅ ថាកណាស្រឡាញ់នារីម្នាក់តែខែឆ្នាំមិនត្រូវគ្នា តែកណាបានស្ដាប់លោកគ្រូកណាមិនជឿទេតែខាងគេជឿរឿងហ្នឹងហើយគេក៏ព្រមបែកទាំងចិត្តនៅស្រឡាញ់គ្នាតើកណាគូធ្វើបែបណាមានន័យតើលោកប្អូនអ្នកពន្យល់នឹងឯងហើយបើពន្យល់ប៉ុណ្ណឹងមិនយល់ទេរស់នៅមួយគ្នាក៏វាអត់សុខដែរពីព្រោះពាក្យថាស្រឡាញ់គ្នា យកគ្នាជាគូអនាគតបើភ័យខ្លាចម្លឹងម្លឹងអាហ្នឹងភ័យត្រឹមថ្ងៃខែសុកចិត្តបែកហើយអីចុះបើគេបំភ័យរឹបអូនចេះចុះបើនៅជាមួយយើងថ្ងៃក្រោយរឹបអូនចេះចង់រត់ចោលយើងបាត់ទៀតហើយអានេះមិនមិនមែនជាការអបអរសាទរឲ្យបែកអីទេប៉ុន្តែគាត់ថា ឯងស្រឡាញ់ហ៎អ unconditional love ស្នេហាដែលវាគ្មាន ព្រំដែនដែលវាគ្មានលក្ខខណ្ឌហ្នឹងវាអត់អាចធ្វើរឿងប៉ុណ្ណឹងប៉ុណ្ណឹងឲ្យបែកកើតទេប៉ុន្តែស្នេហ៍របៀបហ្នឹង នឹងស្នេហ៍អីហ្នឹងណាខ្លាចប៉ុណ្ណឹងមាននៅមួយយើងផងចុះថ្ងៃក្រោយគឺគម្រាមចេះគម្រាមចោះគ្រោះចេះគ្រោះអញ្ចឹងរត់ចោលយើងបាត់ហ្នឹងល្អហើយបានគេបែកមុនហ្នឹងនិយាយមែនមិននិយាយរុញទូកបដោយទឹកអីទេអញ្ចឹងត្រូវជំនះនៅជាមួយគ្នាថាវាមិនមែនជារឿងជំនះទេរស់នៅដោយការយល់ដឹង រស់នៅដោយភាពភ្លឺស្វាងរស់នៅដោយការទទួលខុសត្រូវហ្នឹងហើយព្រោះក្រាន់តែរឿងមិនត្រូវគ្នាវាមិនតាន់កើតព្រួយអីប៉ុណ្ណឹងមិនតាន់ មានភ័យអីផងហ៊ាននៅទៅហើយមិនដឹងស្នេហ៍នឹងស្នេហ៍អីផងឬក៏ស្នេហ៍វាអត់មានអាអង់គ្លេសគេហៅ understanding love វាអត់មានអានោះវាមានតែ attachment love ឬក៏ selfish love របៀបហ្នឹងគឺស្នេហ៍អាត្មានិយមស្នេហ៍ក្នុងលក្ខណៈកិលេសសុទ្ធហ្មង វាអត់មានវាអត់មាន ជាលក្ខណៈ understanding understanding អត់ទេមានរឿងច្រើនណាស់រឿងជំនឿផ្ដេសផ្ដាស់ហ្នឹងណាមកលឺញាតញោមប្រាប់ ម្នាក់នោះទៅជឿគ្រូគ្រូហ្នឹងប្រុសចេតថាងដោយសារថ្ងៃខែមិនត្រូវគ្នាអីអីចឹងទៅចេតទៅរកគ្រូហ្នឹងឯងអាហ្នឹងការជាប្តីប្រពន្ធហើយផង ដល់ឲ្យវាដាក់ជំនឿអញ្ចឹងចឹងទៅមួយគ្រូយូយូយូយូយូគ្រូមិនដឹងបញ្ចូលមនោគមមិនក៏លែងប្តីហ្នឹងទៅដល់យកគ្រូហ្នឹងទៅ គ្រូនឹងថាថ្ងៃខែមួយខ្ញុំល្អមួយប្តីនឹងអត់ល្អឃើញទេដល់ជឿអញ្ចឹងទៅទៅទៅអើគួបសំចិត្តស្រឡាញ់ផងអីផងចឹងបានថាបើគ្រាន់តែជឿហ្នឹងវាខុសទៅហើយ ធ្វើឲ្យសម្រេចចិត្តត្រូវមិនរួចទេព្រោះតួមិឆាទិដ្ឋិហ្នឹងវាមិនអាចឲ្យមនុស្សសម្រេចចិត្តត្រូវបានទេយល់ច្រឡំហ្នឹងឯង ហើយបើគឺសម្រេចចិត្តបែកទៅហើយស្មានតែជាសំណាងរបស់ប្អូនទៅវិញទេថ្ងៃហ្នឹងគេមិនបែកថ្ងៃក្រោយគងតបែកឥឡូវទៅជឿគ្រូប៉ុណ្ណឹងតែនេះបើមិនតាន់បែកគ្នានៅ លក្ខណៈចរចាគ្នាអាត្មាមិនថាទេណាតែសំណួរនេះគេព្រមបែកទៅហើយបានអាត្មាជួយពយល់បន្ថែមទៅថា គេបែកពេលហ្នឹងល្អហើយហ្នឹងលោតើការទៅមាន កូន មានអីទៅកំពុងស្រឡាញ់ពេញចិត្តគ្រួសារ សុខសានអីចឹងទៅស្រាប់តែគ្រូណាមកថាអេរស់នៅមួយគាត់នឹងកើតទេព្រោះថ្ងៃខែខុសគ្នា ត្រូវចេះត្រូវចោះបើមិនចឹងមានគ្រោះធំណាអាយុប៉ុណ្ណេះមាន គ្រោះធំទៅចោលបាត់លើប៉ុន្តែមិនបន្ទោសគាត់ទេព្រោះគាត់ភ័យអញ្ចឹងគាត់ក៏មិនមែន ក្បត់យើងដែរព្រោះគាត់ភ័យគាត់ភ័យអញ្ចឹង បើគាត់យកជំនឿហ្នឹងមកកុហកយើងអាហ្នឹងវាទៅជាមនុស្សអាក្រក់មែនទែនតែនេះគាត់មិនជាមនុស្សអាក្រក់មែនទែនទេគាត់គ្រាន់តែមានជំនឿខុសតែប៉ុណ្្នឹងឯងភ័យខ្លាចប៉ុណ្្នឹងឯងហើយមែនតែរឿងដៃគូទៅជួនកាលម៉ែឪនឹងក៏ចឹងដែរឃើញថ្ងៃខែខុសគ្នានឹងឲ្យការដែរប៉ុន្តែមនុស្សយើងមិនព្រម គិតបន្តិចណា ភាកច្រើនសឹងតែ90%នៃអ្នក យកគ្នាជាប្តីប្រពន្ធហ្នឹងគឺទល់ថ្ងៃខែត្រូវ គ្នាទល់ដេញវេលាទៅការថ្ងៃណាថ្ងៃណាថ្ងៃណាមិនមានឲ្យខុសទេនឹងគ្មានទេខ្លះការមិនដល់មួយខែលែងគ្នាក៏មានសិតតែថ្ងៃល្អពេលការនឹងសិតតកូនទេវតាមកកាត់សក់ហើយគ្មានមនុស្សឯណាកាត់សក់ទេប្រអិនប្រើទេពធីតាអីណាមកកាត់សក់ឲ្យមានសិរីសួស្តីណាណី ព្រោះតែប្របីនេះថ្មមិនថាអីប៉ុន្តែបើដាក់ជំនឿលើហ្នឹងហើយអាចារ្យនោះដេញពលានោះអាចារ្យហៅខ្មោចហៅអរិយហៅទេវតាគៀនកោះកលៀតកលោះអង្គងជួសអាចនៅណាហៅមកអត់ទេមាននៅសល់មួយទេមកឲ្យពោឲ្យជ័យធ្វើក្រុងពលីចេះចោះយើងគិតមើលបើទេវតានឹងវាអស់ចាចឹងមែននោះងាប់ហើយសុកងាប់ហើយ បើអាចារ្យតួងគ្រប់តែកន្លែងទេវតាឋានសួគ៌គាណាជ្រុះជ្រងចលងដងអូព្រីពពតាហៅទាំងអស់ការមួយមួយហ្នឹងប៉ុន្តែសួរថា សម្រាប់សុខទុក្ខហ្នឹងនៅលើអញ្ចឹងហើយថាអត់ថាអត់ទេមើលនៅក្នុងមង្គល38វាអត់មានវាអត់មានមេត្តាណាមួយ ថាទេវតាឲ្យពរយើងសុខឬក៏ថាថ្ងៃខែត្រូវគ្នាឲ្យយើងសុខអត់មានអលីងអត់មានមង្គល សិរីសួស្តីជីវិតពពុទ្ធបរិញ្ញមកហើយយើងកុំថាតែពពុទ្ធបរិញ្ញតែយើងគិតខ្លួនឯងក៏វាដឹងដែរឲ្យតែព្រមគិតតែបន្តិចប៉ុណ្ណាតែយើងមិនគិតហើយមុនលោកសូទៀតការនឹងលោកសូតតាំងពហូទេវមនុស្សសាចមង្គលាបើក្នុងនឹងមានន័យណា ថាទេវតាឲ្យពរឬក៏ថ្ងៃខែត្រូវគ្នាសុកមើលអត់មានផងហ្នឹងបើនិយាយពីតួនាទីប្តីប្រពន្ធនោះ មានពុតតិរសសង្កហោណាការសង្គ្រោះកូនប្រពន្ធហ្នឹងវាជាហេតុនាំមង្គលដ៏ឧត្តមអសន្តថីការត្រេកអរចំពោះរបស់ដែលមានធំប្តីយើងប្រពន្ធយើងប៉ុណ្ណឹងកុំអោយវាលើសលុបហួសប្រមាណនាំមកនៅមង្គលដល់ឧត្តមសិទ្ធតែរឿងបរិញ្ញថាធ្វើម៉េចប្រតិបត្តិម៉េចណាធ្វើសកម្មភាពអាម៉េចទាំងផ្លូវកាយផ្លូវចិត្តនឹងធ្វើយ៉ាងម៉េចវាចេញផលមក បរៀនតែអញ្ចឹងដែរនឹងពុទ្ធបរមគ្រូនេះយើងព្រះអង្គបរៀនតែអញ្ចឹងនេះហេតុអញ្ចេះវាចេញផលអញ្ចេះអាផលអញ្ចេះវាមកពីហេតុអញ្ចេះព្រះអង្គបរៀនអញ្ចឹងហើយឲ្យយើងអ្នកគិតយើងអ្នកគិតហ្នឹងព្រោះការសង្គ្រោះការអីវាសិតតែជាជាអំពើកម្មសរុបមកវានៅក្នុងកម្មផលណាកម្មផលកម្មផល សុខទុក្ខវាទល់តែ នៅក្នុងក្របខ័ណ្ឌនៃកម្មផលអញ្ចឹងហើយរបស់ណាដែលវាមិនមែនជាតួកម្មហើយក៏មិនមែនជាតួផលវាមិនមែនទេចុះថ្ងៃស្អីគេថ្ងៃថ្ងៃកាលបរិច្ឆេទតាមពិតអត់មានប៉ុណ្ណាជាង5000ឆ្នាំមុនណា calendar អត់តន់មានទេ មានចេញពីអេស៊ីបដំបង មាន lunar calendar អីហ្នឹងថ្ងៃ ខែអីហ្នឹងដំបងឡាយរាប់មានត្រូវ ណាហើយសម័យពុទ្ធកាលគ្មានណារាប់អឺចន្ទគាពុទ្ធបរោះអីអញ្ចឹងផងណាគេរាប់តែណូចខ្នើតអីចឹងតាវាអត់មានឆ្នាំ វោកលកាចកលម៉ាប់រាប់ផងសម័យពុទ្ធកាលអត់មានរាប់មួយឆ្នាំមួយឆ្នាំហ្នឹងរាប់តែភាសាមួយភាសាពីរភាសាអីចឹងទៅណាគេរាប់តែអញ្ចឹងចុងមនុស្សសម័យហ្នឹងគេរស់ហ្មងណាឆ្នាំហ្នឹងមនុស្សអ្នកគុណគូដាក់ឈ្មោះទៅណារឿងចឹងចឹងឲ្យតែយើងព្រមគិតតែបន្តិចឲ្យមាន ការសិក្សានៅពធនឹងជាបានបន្តិចមិនដឹងថាអូមនុស្សយើងឯងមនុស្សឆោតឯឆោតយ៉ាងនេះខ្ញុំនឹងក៏វាឆោតដែរឲ្យតែឮថាថ្ងៃខែមិនត្រូវនឹងព្រួយ ហើយថ្ងៃខែត្រូវនឹងអអអអអីការតន្តិចទៅដាច់គ្នាបាត់ហើយ នៅអូស្ត្រាលីនេះឬញាតិញោមប្រាប់ថាតែមួយឆ្នាំការ10គូលែង ជាងពាក់កដាលប៉ុន្តែមើលគុណគូសើត្រូវទាំងអស់ប៉ុន្តែចិត្តវាមិនត្រូវចរិតវាមិនត្រូវរៀបចំចរិតរៀបចំវិយាតរៀបចំកាយវិការដាក់គ្នានឹងវាអត់ត្រូវថ្ងៃខែណាទៅជួយបានអត់បានអញ្ចឹងបើនិយាយពីកម្មផល តួថ្ងៃខែមិនមែនតួកម្មទេអញ្ចឹងបើវាមិនមែនជាតួកម្មផលិតផលសុខទុក្ខមិនកើតវាអត់កើតបន្តិចទៅបើ calendar មើលមើលថ្ងៃនេះអូថ្ងៃនេះអ្នកកោតឆ្នាំវាមានលៀបមានសម្ដែងចេះចេះចេះចេះអញ្ចឹងថ្ងៃនឹងធ្វើឲ្យតែមនុស្សទេមានលៀបមានសម្ដែងសัตว์អត់កើតទេចុះសัตว์ឧទាហរណ៍ ដូចគ្នាកើតជាជ្រូកចឹងថ្ងៃណាក៏គេកាប់កអាករហូតចឹងវាអត់មានថ្ងៃល្អសម្រាប់ជ្រូកទេថ្ងៃហ្នឹងល្អសម្រាប់តែមនុស្សណាយើងទៅមើលមនុស្សនៅនៅ ក្នុងគុកមកទៅយកថ្ងៃគាត់យកមកទាយមើលមានថ្ងៃល្អថ្ងៃនេះអ្នកមានលៀបពេលគ្នាកំពុងរងទុកក៏មានណាតើមើលអ្នកសុំទានដែលក្រលំបេកលំបាកឬក៏អ្នកខ្លះកំពុងតែឈឺផ្ទឹកផ្ទឹក នៅពេទ្យហ្នឹងយកថ្ងៃខែយកមកមើលមើលមានថ្ងៃខ្លះល្អអូអ្នកនឹងមានសំណាងណាថ្ងៃហ្នឹងព្រោះគ្នាកំពុងតែបតោកសេរ៉ូមដាក់អុកស៊ីហ្សែនណាកុំទាយតែមនុស្សនេះមិនតន់ឈឺណក់ទៅយកមនុស្សដែលដេកចាំស្លាប់មកមកទាយមកយកថ្ងៃខែមនុស្សដែលដេកចាំស្លាប់យកមកទាយមកបើមិនឃើញថ្ងៃល្អហើយល្អស្អីបើផ្ទឹកផ្ទឹកចិត្តងាត់ ហ្នឹងហើយចឹងបានមកថាតន្តិចទេលបាំងណាលបាំងសម្រាប់ផ្លូវចិត្តគំនិតយើងហ្នឹងតន្តិចទេបើយើងមិនដែល បើកវាចេញមិនដែលគិត ធនធានគំនិត ធនធាន បញ្ញាហ្នឹងមិនដែលគិតដល់មិនដែលគិតទៅហ្នឹងដាក់ជំនឿទៅលើ តារឿងចឹងចឹងទៅវាអេជឿជាចិត្តសិទ្ធសេរីភាពវាសេរីភាពប៉ុន្តែវាវិនិច្ឆ័យចឹងមើលមើលស្រឡាញ់គ្នាណា យល់ចិត្តយល់ខ្លាំគ្នាដែរតែនឹងមើលថ្ងៃខែអត់ត្រូវគ្នាអត់ហ៊ានចឹងចឹងអីវ៉ាន់ណាហើយថ្ងៃណាគេទាយថាអ្នកឯងដល់សម្លាប់ម៉ែឪបានមានសំណាងជាសិទ្ធិតិចសម្លាប់ដែរទៅនេះគាត់និយាយលេងផងទេមិនវាអាចអញ្ចឹងដែរមានរឿងជាឧទាហរណ៍ខ្លះថាដល់ដេញម៉ែឪចេញពីផ្ទះបានរួចគ្រោះរួចចង្រៃមានសម័យពុទ្ធកាលមានរឿងជាឧទាហរណ៍